នាយកដ្ឋានភាពយន្តចេញមុខបបភ្លឺរឿងផែនទីខុសប្រក្រតីក្នុងការផ្សព្វផ្សាយរឿងថៃបបេសន្និវាសវគ្គ2នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញមុខឆ្លើយតបចំពោះការផ្ទុះប្រតិកម្មពីមហាជនខ្មែរ ដែលបានកើតទុកមិនសុខចិត្តជុំវិញការបង្ហាញផែនទីមិនត្រឹមត្រូវមួយ ដែលត្រូវបានគេផ្សព្វផ្សាយតាមរយៈការចាក់បញ្ចាំងរឿងបុព្វេសន្និវាសវគ្គ2ដែលជាភាពយន្តរបស់ថៃផែនទីដែលថៃបានបង្ហាញនោះ គឺមួយភាគបានគូសឡើងចូលក្នុងទឹកដីខ្មែរបច្ចុប្បន្នដែលនោះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានឡើយហើយក៏មានការផ្ទុះប្រតិកម្មយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គម Facebook ជុំវិញបញ្ហាខាងលើនេះលោកពុកបូរៈប្រធាននាយកដ្ឋានភាពយន្ត បានអះអាងប្រាប់កោះសន្តិភាពតាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី15ខែសីហាឆ្នាំ2022នេះថាប៉ុន្មានថ្ងៃនេះយើងក៏បានឃើញ ពីការប្រតិកម្មពីសំណាក់មហាជនខ្មែរហើយយើងក៏បានឃើញបញ្ហាខាងលើនេះនៅ ក្នុងការ promotion វីដេអូមួយមុនការចាក់បញ្ចាំងរឿងបុព្វេសន្និវាសរបស់ថៃនេះ ដែលបានចាក់បញ្ចាំងលោកបញ្ជាក់ថា ជាក់ស្ដែងយើងពិនិត្យទៅលើផ្ទៃរឿងទាំងមូល ដែលមានរយៈពេលជាង2ម៉ោងនោះ គឺมันមានរូបភាពបែបនោះឡើយហើយដោយឡែកក្នុងរូបភាពវីដេអូ trailer ក៏យើងបានឃើញរូបភាពផែនទី ដែលគូខុសនោះដែរខណៈពេលដែលរូបភាពដែលឃើញនោះ គឺមាននៅលើវីដេអូនៃកិច្ចសម្ភាសមួយផ្សេងដែលមិនបានឆ្លងកាត់ការពិនិត្យរបស់យើងឡើយយ៉ាងណា បើតាម លោកប៉ុកបុរៈថា រហូតមកដល់ពេលនេះលោកក៏បានស្នើសុំឲ្យលុបវីដេអូនោះចោលវិញ ហើយចំពោះបញ្ហាផ្ទៃរឿងទាំងមូលនោះគឺมันមានបញ្ហាចោតច្រើនឡើយលោកលើកឡើងបន្ថែមថា ការបង្ហាញផែនទី នៅក្នុងវីដេអូនោះ វាអាចជាការភ័ន្តច្រឡំឬក៏បញ្ហាបច្ចេកទេសណាមួយពីការបកប្រែឬយ៉ាងណាប៉ុន្តែលោកបានស្នើឲ្យម្ចាស់រោងកុនដែលចាក់បញ្ចាំងរឿងនឹង ធ្វើការជាមួយផលិតកម្មដើមដែលផលិតរឿងនេះដើម្បីបញ្ជាក់ហើយ លោកបានមាន ប្រសាសន៍បន្តថាប្រសិនបើរឿងនេះបានកើតឡើង នៅសតវត្សទី17ឬ18ខ្ញុំមិនផលរមាស់ទៅលើ ផែនទីទាំងអស់នោះឡើយព្រោះនោះជាប្រវត្តិសាស្ត្រដោយសារពេលនោះសៀមបានកាន់កាប់ដីយើងច្រើន តែប្រសិនបើវាខុសឆ្នាំ ដោយការផ្សព្វផ្សាយវីដេអូនឹង គាត់បានដាក់ពុទ្ធសករាជ2564គឺស្ថិតក្នុងឆ្នាំ2020នេះដែរនោះ គឺជាការភ័ន្តច្រឡំឬក៏មានការបកប្រែខុសណាមួយអញ្ចឹងយើងឲ្យក្រុមហ៊ុននាំចូលរឿងនឹងធ្វើការជាមួយ ផលិតករផលិតរឿងនឹងធ្វើការបញ្ជាក់ឲ្យបានច្បាស់ដោយឡែកសម្រាប់ការរិះគន់ប្រតិកម្មពីមហាជនខ្មែរចំពោះរឿងផែនទីនេះលោកប៉ុកបុរៈបានអះអាងទៀតថាលោកសប្បាយចិត្តនៅ ពេលឃើញមាន ប្រតិកម្ម ដោយមានយុវជនយើងចេះស្រឡាញ់ជាតិដោយយើងទាំងអស់គ្នាគឺមានការយកចិត្តទុកដាក់ក្នុងការស្វែងរកភាពច្បាស់លាស់និងត្រឹមត្រូវលោកបញ្ជាក់ថាការប្រតិកម្មក៏យើងត្រូវសិក្សាទៅលើផ្ទៃរឿងដែរដោយសារតែរឿងបានផលិតឡើងនាសម័យនោះហើយយើងក៏បានឆ្លងកាត់ប្រវត្តិសាស្ត្របែបនោះដែរចំណុចនេះយើងទាំងអស់គ្នាក៏គួរពិចារណាទៅលើចំណុចទាំងពីរនេះដែរ ជាការកត់សម្គាល់មហាជនខ្មែរជាច្រើនបានផ្ទុកប្រតិកម្មពេញបណ្ដាញសង្គម Facebook បន្ទាប់ពីបានឃើញរូបភាពវីដេអូដោយភ្ជាប់ជាមួយរឿងបុព្វេសន្និវាសរបស់ថៃបានបង្ហាញផែនទី1ដែលផែនទីនោះបានគូសចូលទឹកដីខ្មែរដែលមាននាពេលបច្ចុប្បន្ននេះដោយសារឃើញមានភាពមិនប្រក្រតី នាពេលពួកគេ បាននាំគ្នាបញ្ចេញសារប្រតិកម្មដោយបានប្រឆាំងមិនឲ្យភាពយន្តខាងលើនេះចាក់បញ្ចាំងឡើយ។ ព្រោះវាជាការខុសឆ្គងដែលមហាជនខ្មែរយល់ថាថៃបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើទឹកដីសុវណ្ណភូមិរបស់យើងដោយជំវិញប្រតិកម្មនៃរឿងនេះដែរមុនពេល ដែលក្រុមហ៊ុន បាននាំយករឿងនេះមកចាក់បញ្ចាំងនៅស្រុកខ្មែរនោះក៏មានផ្ទុកប្រតិកម្មម្ដងដែរជំវិញរូបភាព poster សម្រាប់ផ្សព្វផ្សាយរឿងនេះ គឺបានដាក់ផ្ការំដួល ដែលជាផ្កាមួយប្រភេទតំណាងឲ្យប្រទេសកម្ពុជា មិនអាចប្រើនៅលើភាពយន្តថៃនោះឡើយជាក់ស្ដែងក្រោយពីផ្ទុកប្រតិកម្មមិនឈប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាតារាចម្រៀងប្រុសលោកអៀមប៉ានី បានចេញមុខប្រតិកម្មខ្លាំងៗចំពោះរឿងខាងលើនេះដោយលោកបានពោលពាក្យបែបនេះថាមិនយល់គ្រាន់តែឈ្មោះការកេតគឺយកពីខ្មែរទៅហើយឥឡូវដល់រឿងខាងក្នុងលួចទៀតតើយើង នៅ តែបន្តគាំទ្រគុណរបស់គេដល់ណាទៀត កូនខ្មែរយើងអើយ អ្នកដែល បានទៅមើលនៅរោងកុនទាំងឡាយពេញចិត្តឬនៅបុព្វេសន្និវាសវគ្គ2កាន់តែកក្លឿនរហូតបង្ហាញថា ទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃតើនេះជាអ្វី ដែល អ្នកទស្សនាជាកូនខ្មែរនាំ គ្នាគ្រប់គ្រងទាំងងងឹតងងុលមែនទេចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ